Feel like I'm a butterfly Seeing things flying through the sky I wish you mean all over my mind Tell that girl to give me all that wine ចង់មានជុំរៀននៅក្នុងបរាយោបើសិនខ្ញុំលោរូបខ្ញុំមិនតក្រោកឈរជួបឧបសគ្គ សិទ្ធរូបខ្ញុំមិនស្ដាយធ្លាប់តែពិបាកចិត្តនៅរឿងអតីតបាត់បង់ធម្មតាមានតែការចងចាំដូចការចំណាំតែគ្មានរូបកាយទូជួបរឿងពិបាកគឺមិនកំសោះ but I still gonna ride Wanna take me down but I don't care ខ្ញុំនៅដើរទៅមុខ with no compare យពីបាបារា just wanna go អ្នកស្អប់នៅតែស្អប់ខ្ញុំយល់ណាក៏ព្រោះអ្នកមិនយល់ប៉ារ៉ូរត់ថ្ងៃតាំងតែទៅព្រោះគ្មានជំរឿនអ្នកនិយាយថាខ្ញុំនេះជោគខ្ញុំទៅរឿយវណ្ណដែរបាននិយាយថាតស៊ូដូចតាស៊ីក្លូខ្ញុំសង្ឃឹមថ្ងៃមួយនឹង ល្អហើយមិនខកខ្វាយជីវិតមានតែមួយធ្វើឲ្យវាសប្បាយ I don't care how hard it is ជីវិតនេះមានតែមួយ I will do my best See you soon my dream hey hello success កុំមកនិយាយដូចខ្ញុំហេតុអ្វីខ្ញុំខំប្រឹងលះក្តីសម្បត្តិមិនទាន់សម្រេចក៏ខ្ញុំនៅតែមិន shine you, it's time to ride Now it's time to shine you, it's time to ride Time to ride searching someone that I let you know Thanks to all my friends, you already know Now it's time to shine, you're so right Now it's time to shine, you're so right like I'm a butterfly Seeing things flying through the sky I wish you mean all over my mind Tell that girl to give me all that wine ចង់មានជំរាននៅក្នុងបរាយូបើសិនខ្ញុំលោរូបខ្ញុំមិនតក្រោកឈរជួបប្រសាំងមានតែរងវកវធ្វើឲ្យអ្នកស្អប់និយាយអបអសាទរ